ៀបលៀងហេងតានៅក្នុងព័ត៌មាននិយាយពីស៊ីដានយល់ព្រមមើលញូច្រើនណាស់តាអើយបាទជំរាបជូនទៅកាន់ប្រិយមិត្តអញ្ចេះមកដល់ពេលនេះប្រិយមិត្តបានសម្លឹងទៅឃើញបណ្ដាញព័ត៌មានមួយចំនួនលើកឡើងតាក់ទងទៅនឹងលោកស៊ីដានស៊ីដានថាអូខេឬក៏អីនោះគឺមិនទាន់មានទេ បាទមិនទាន់មានទេប្រិយមិត្តកុំទាន់អាបាទដូចខ្ញុំជម្រាបជូនប្រិយមិត្តចឹងរឿងនេះគឺមិនទាន់មានកើតឡើងទេបាទអ្វីទៅដែលខ្ញុំនិយាយថា មិនទាន់មាននឹងកើតឡើងដូចខ្ញុំបានជម្រាបជូនប្រិយមិត្តជាច្រើនលើកច្រើនសារឲ្យថាសម្រាប់លោកសុខជាលោកសុខជានេះគាត់គឺមានទំនាក់ទំនងខ្ពស់ណាស់ជាមួយនឹងម្ចាស់ក្លឹបបាទវាពិបាកណាស់វាពិបាកណាស់នៅក្នុងការដូរគាត់បាទហើយអ្វីដែលបញ្ហាលើកឡើងអំពីតាក់ទងលោកស៊ីដានអាន់តូនីញ៉ូកុនតេបាទសួរថាតើគាត់មកទេគាត់អាចនឹងមក ប៉ុន្តែមកដល់ពេលនេះតើមាននរណាតាក់ទងទៅគាត់ទេគឺគ្មានទេបាទហើយនៅក្នុងបណ្ដាញសារព័ត៌មានជាច្រើនណាស់គឺមិនទាន់មានអ្វីទាំងអស់គ្រាន់តែជាការលើកឡើងដែលមានដូចជាការតាមមតិរបស់ Cristiano Ronaldo ក៏ដូចជាតែពិតមិនមែនមតិរបស់គាត់ទេគ្រាន់តែជាការលើកឡើងដូចគ្នាវាមិនដែលកីឡាករគាត់សុកចិត្តបាទតែនិយាយពាក្យហ្នឹងកំពុងនៅមួយគ្រូនេះបាទអត់កើតទេអញ្ចឹងសួរថាតើមកដល់ពេលនេះតំណែងរបស់លោកសុកជាមិនដែរ ខ្ញុំគិតថាអត់អីទេបាទហើយមិនមែនគិតថាខ្ញុំនឹងគឺអះអាងឬក៏យ៉ាងណាទេសារព័ត៌មានទាំងឡាយបានបង្ហាញជូនទៅកាន់ប្រិយមិត្តហើយថាឋានៈដឹកនាំរបស់ Manchester United នេះគឺពេញចិត្តជាមួយនឹងលោកសពជាហើយការដែលគេហៅថា fan របស់ Manchester United លើកបដាដើម្បីឲ្យត្រូវកែរបស់ Manchester United នេះគឺលក់ឲ្យទៅកាន់ម្ចាស់ក្លឹបផ្សេង បាទលក់ក្លឹបឲ្យទៅកាន់ម្ចាស់ផ្សេងសួរថាអ្នកណាទៅពាំងគឺលោកសពជា អញ្ចឹងវាពិបាកណាស់នៅក្នុងការឲ្យគេថា Man U នឹងដេញលោកសុខជាងាយងាយគឺមិនងាយទេបាទបើនិយាយទៅយ៉ាងហោចណាស់ក៏4 5 6 10ប្រគួតទេដែរមិនងាយទេបាទមិនងាយទេបាទបាទរ៉ាម៉ូសនៅអត់មានទេនៅក្នុងរាត្រីនេះបាទប៉ុន្តែមានលីអូណែលមេស៊ីអត់មានណេម៉ាបាទបាទហើយខ្ញុំនៅជម្រាបជូនប្រិមិត្តដដែលដែរថាប្រិមិត្តនៅតែមានមន្ទិលស៊ីដានស៊ីដានខ្ញុំសូមជម្រាបជូនទៅប្រិមិត្តថា គឺមិនមានទេ មកដល់ពេលនេះគឺមិនមានទេបាទហើយចឹងសូមប្រិយមិត្តបាទគួរខ្ញុំយល់រឿងព័ត៌មានមួយចំនួនគាត់ចូលចិត្តសរសេរបែបហ្នឹងអ្វីគ្រប់បែបយ៉ាងមិនទាន់កើតមានផងគាត់សរសេរមុនបាត់ហើយបាទដូចជាពេលខ្លះព័ត៌មានលីអូណែលមេស៊ីបាទយើងលះលៀងហើយថានឹងមិនតកុងត្រាប៉ុន្តែព័ត៌មានខ្លះចេះដាក់ទៅបាទតកុងត្រាអញ្ចឹងពេលខ្លះខ្ញុំសូមចាត់ទៅកាន់អ្នកធ្វើព័ត៌មានខ្លះបាទសូមមេត្តាមើលឲ្យគ្រប់ជ្រុងគ្រប់ជ្រោយបាទពេលខ្លះដើម្បីការ like ដើម្បីការ share បាទយកព័ត៌មានដែលមិនទាន់មានជាផ្លូវការយកមកដាក់អញ្ចឹងខ្ញុំគិតថាវាពិបាកណាស់បាទហើយបើសិនជាប្រិមិត្តបាទអាចតាមដានព័ត៌មានអន្តរជាតិបាន ប្រិមិត្តដឹងហើយបាទមកដល់ពេលនេះសម្រាប់ព័ត៌មានគឺមានតែមួយទេ គឺគេចង់បញ្ជាក់ថាតើបែកភាពណាដែលនឹងអាចចូលទៅជំនួសលោកសុកជា បាទបែកភាពគឺគេលើកឡើងនោះមានចំនួន2រូបគឺលោកស៊ីដានហើយជាមួយលោកអាន់តូនីញ៉ូកង់តេតែពីរនេះទេបាទ ហើយប្រសិនបើនិយាយពីរឿងថាមែនយូត្រូវដេញលោកសុកជាក៏អត់មានដែរបើអត់មានទេអត់មានការលើកឡើងទេហើយក៏អត់មានសម្ពាធដែរអ្វីដែលលោកសុកជាកំពុងមានសម្ពាធនៅពេលនេះគឺសម្ពាធជាមួយនឹង fan ជាមួយនឹងអ្នកគ្រប់គ្រង Manchester United ប៉ុន្តែគាត់មិនបានមានសម្ពាធជាមួយនឹងក្លឹបនោះទេបាទអញ្ចឹងខ្ញុំគ្រាន់ថានិយាយរឿងនេះប្រិយមិត្តកំតនអាចឆ្វេងឆ្វាចបាទកំតនអាចឆ្វេងឆ្វាចព័ត៌មានមួយចំនួនខ្ញុំឃើញមកចេះតែដាក់បាទដាក់អត់ដឹងថាប្រភពមិនអីមិន ដាក់មកឲ្យតែឃើញក្បាលចំណងជើងអត្ថបទដាក់មកបាទអត់មើលខ្លឹមសារនៅក្នុងអត្ថបទហ្នឹងគេនិយាយថាម៉េចបាទខ្ញុំមិនមែនជើងខ្លាំងភាសាអង់គ្លេសទេគ្រាន់តែមើលបានត្រឹមមកយល់ខ្លះបាទអញ្ចឹងគ្រាន់ថាយើងក្នុងនាមជាអ្នកធ្វើព័ត៌មានមិនមែនចេះតែដាក់រូបឲ្យគេល្អមើលចុច like ចុច share ទេបាទអ្វីដែលយើងធ្វើគឺត្រូវឲ្យពិតប្រកបយកពីគេមកគឺបកប្រែឲ្យចំបាទកុំឲ្យគេថាគ្រាន់តែគេប្រាប់ថាបែកភាពដែលឯងជំនួសលោកស៊ីដានអីលោកជំនួសលោកសុកជា គ្រាន់គេដាក់ស៊ីដាននឹងកន់ទេលេងចេញមកណាអូលោកបាទស៊ីដានយល់ព្រមហើយជាមួយនឹងមែនយូហាមិនទៅទៅយល់ព្រមជាមួយនឹងមែនយូណានោះវិញមកគេមិនទាន់ដេញគ្រូចាស់គេចេញហ្មងបាទពិបាកណាស់បាទតាក់ទងជាមួយនឹងទម្រង់លេងរបស់លោកសុខជាមកដល់បច្ចុប្បន្នប្រិមត្តឃើញហើយវាដដែលជាដដែលបាទ4 2 3 1ហ្នឹងគឺនឹងដដែលដដែលហ្នឹងអត់មានការប្រែប្រួលទេ ឥឡូវមកដល់ពេលនេះសម្រាប់លោកសូហ្វជាគឺកំពុងតែទទួលរងសម្ពាធច្រើនមែនទែនក៏ដូចជាអតីតកីឡាកររបស់ Manchester United ក៏ដូចជាគេបច្ចុប្បន្នគាត់ខ្លាចទៅជាពិធីករក៏ដូចជាអ្នកវិភាគដូចគ្នាគឺ Gary Neville បាទក៏ដូចកីឡាករ Man U មួយចំនួនទៀតហ្នឹងក៏គេដាក់បន្ទុកទៅលើសូហ្វជាដែរបាទដាក់បន្ទុកនឹងយ៉ាងម៉េចគេដាក់បន្ទុកថាកីឡាករ Manchester United គឺធនធានល្អណាស់សម្បូរធនធាន តែមិនចេះប្រើបាទ អ្វីដែលគេបានលើកឡើងនោះគឺថាគេចង់ឲ្យ Manchester United នេះសម្រេចចិត្តឲ្យដូច Chelsea អញ្ចឹងបាទសម្រេចចិត្តសម្រាប់ Lampard ក៏ដូចជាការសម្រេចចិត្តជាមួយនឹងលោកសុកជាដូចគ្នា បាទហើយបើសិនតែយើងនិយាយថាឥឡូវដេញអត់មានដេញទេ បាទហើយខ្ញុំគិតថាយ៉ាងហោចណាស់ក៏5ប្រកួតអីទៀតដែរហើយរឿងទាំងអស់នេះចាំមើលមិនងាយទេប្រិមិត្តមិនងាយទេបាទតឹងណាស់តឹងណាស់បាទតាក់ទងជាមួយនឹង Manchester United បើព្រោះថា មកដល់បច្ចុប្បន្ននេះគឺនិយាយរឿង Man U ហ្នឹងវាដោយសារតែបញ្ហាធំបំផុតហ្នឹងគឺ Man U កំពុងស្ថិតនៅក្នុងប្រធានបទដ៏ក្តៅបាទឆ្នាំនេះគឺយកមកបារានផងបាទសាន់ឆូផងអីផងបាទតាំងពីបាទ Cristiano Ronaldo ទៀតបាទហើយមកដល់ពេលនេះបាទតទីចោះសម្រាប់លោកស៊ីដានអីសម្រាប់លោកសូភជា នៅតែលើកឡើងដដែលគាត់ថាបំរើរបស់គាត់ចង់បានគឺអត់ទាន់បាន ហើយសពថ្ងៃតើលោកសុខជាមានបំរើប្រមាណអ្នកបាទយើងឃើញហើយសពគ្រប់បែបយ៉ាងហើយសម្រាប់ Manchester United ប៉ុន្តែលោកសុខជានៅតែលើកឡើងថាខ្វះចង់បានទ្រីបជេបាទហើយយកមកធ្វើអីបើកីឡាករ Man U ឡើងណែនទៅហើយហ្នឹងបាទបំរើនោះគឺបំរើឡើងសោះសាច់ទៅហើយហើយយកមកធ្វើអីទៀតបាទ Van de Beek ទិញមកខាតលុយទៅទេ ទុកគ្នាចោលនៅក្រៅបាទ នៅសល់ម៉ាតិចនោះទុកចោលសល់កលាគោមកកណូទៀតនៅទុកចោលតើមានដែរនៅឃើញយកមកប្រើប្រាស់ទេបាទអញ្ចឹងខ្ញុំពិបាកណាស់ខ្ញុំមិនដឹងថាតើនឹងត្រូវនិយាយបែបណាទេបើគាត់ចេញមកគាត់និយាយថាដោយសារគាត់មិនបានចង់និយាយថាកីឡាករដែលគាត់ចង់បាន គឺយកអត់បានហើយយកបំរើហើយបំរើនឹងយកមកធ្វើស្អីបំរើរហងៃយកបំរើនឹងឡើងកប់ហើយហ្នឹងបាទ